សួរថាខ្មែរកំពុងតែឈរប្រធានអាស៊ានប្រធានអាស៊ាន បានន័យថាការចាត់ចែងអង្គប្រជុំមហាសន្និបាតហ្នឹងខ្មែរជាអ្នកចាត់ចែងឥឡូវហ្នឹងបានទៅ ជាកំពុងតែ lobby ចង់ទៅជួបជាមួយនឹងអង្គឡាំងផង ហើយរដ្ឋាភិបាលអង្គឡាំងហ្នឹងគឺរដ្ឋាភិបាលគេហៅថាខុសច្បាប់ ហើយទៀមទារំលោភច្បាប់អំពី អ្នកស្រីអង្សាំងស៊ូជី ដែលគាត់បានជាអ្នកគ្រប់គ្រងនោះទៅជាទម្លាក់គាត់ហើយធ្វើរដ្ឋប្រហារដើម្បី យកអំណាចមកគ្រប់គ្រងខ្លួនឯងឥឡូវអង្គឡាំងហ្នឹងគឺថាអត់អត់ស្របច្បាប់បើថាយកច្បាប់យកយកអំណាចពីគេមកឥឡូវហ្នឹងទៅជាខ្មែរយើង ដូចជានាយករដ្ឋមន្ត្រីលោកសម្ដេចហ៊ុនសែនហ្នឹងមានអំណងដើម្បីធ្វើទស្សនកិច្ចតើបងមានឃើញទស្សនវិស័យយ៉ាងណាដែលប្រជាពលរដ្ឋភូមិមានណាគាត់បានយករូបសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនយកទៅចន់ឆ្លីហើយគាត់ ថាបើសិនជានាយករដ្ឋមន្ត្រីហ៊ុនសែននឹងបាន ទៅ ធ្វើទស្សនកិច្ចនៅប្រទេសភូមា ពួកគេនឹងធ្វើមហាបដកម្មតើរឿងនោះវាអាចកើតឡើងពិតទេបងរឿងប្រទេសភូមា គេមើលឃើញថាប្រទេសមួយដែលប្រជាធិបតេយ្យដោយប្រទេសភូមាជាដើមហ្នឹងក៏ជាប្រទេសប្រជាធិបតេយ្យដែរមិនមែនអត់ទេប្រទេសខ្មែរក៏ប្រជាធិបតេយ្យដែរ ប៉ុន្តែប្រជាជនប្រជាធិបតេយ្យពិតប្រកបគេមើលឃើញដោយស្រុកខ្មែរជាដើមនោះគេបានចាត់ទុកថាខ្មែរយើងវាមិនមែនជាប្រជាធិបតេយ្យតាមស្រោចច្បាប់ពិតប្រកបទេវាคล้ายคล้ายបាត់ទៅហើយអញ្ចឹងទេបានប្រជាជនភូមាហ្នឹងគឺមានទស្សនៈពិតប្រកបដែលបានធ្លាប់ឆ្លងកាត់របបអាងសាងស៊ូជីហ្នឹង5ឆ្នាំហ្នឹងគាត់បានសិក្សាពីប្រជាធិបតេយ្យពិតប្រកបហ្នឹងគឺគាត់យល់ច្បាស់ណាស់បានមានន័យថាគាត់អាច យករូបហ៊ុនសែនហ្នឹងដែលមិនតាន់បានឈានឈានជើងត្រូវភូមិផងគាត់អាចធ្វើជាអឺរូបភាពជន់ឈ្លី ដើម្បីឲ្យបញ្ជាក់ថាហ៊ុនសែននេះមិនមែនប្រជាធិបតេយ្យពិតប្រកបទេមិនអាចដោះស្រាយស្រុកស្រុកភូមិបានទេស្រុកភូមិទៀមទាអ្នកដែលមានកាន់ការបំណាយប្រជាធិបតេយ្យពិតប្រកប អាហ្នឹងបានទៅដោះស្រាយឲ្យជនជាតិភូមាហ្នឹងរួចគិចផុតពីនឹមអាណាអាណាគ្រប់គ្រងអាណាអារបបផ្ដាច់ការរបៀបហ្នឹង បានអញ្ចឹងទេបានគាត់លើកឡើងចំណុចហ្នឹងឡើងមកហ្នឹងបងសួរថាហ៊ុនសែនហ្នឹងគាត់ ចង់បញ្ជាក់ថាហ៊ុនសែនក៏ស្ថិតក្នុងរបបដូចតែមានអង្គឡើងដូចតែគ្នាហ្នឹងហើយសួរថាទៅដោះស្រាយសួរសំណោះស្រាយហ្នឹងវារួចចេញមកលទ្ធផលបានផ្លែកពីហ្នឹងដែរទេថាប្រជាជនពមេច្បាស់ទៀតដឹងថាវាមិនផ្លែកជាងហ្នឹងទេវានៅតែស្ថិតនៅក្នុងរបបផ្ដាច់ការហ្នឹងដដែលពួកយុវជនផ្ដាច់ការមកដោះស្រាយផ្ដាច់ការមកមកដោះស្រាយចំណុចផ្ដាច់ការលុះត្រាតែគាត់មើលឃើញថាឧទាហរណ៍ខ្ញុំចង់និយាយថាបើយកសិង្ហបុរីឬក៏ឥណ្ឌូនេស៊ី ឥណ្ឌូនេស៊ីក៏ប្រទេសប្រជាធិបតេយ្យដែរណាថ្មីបាត់តែជាកាត់ជនជាតិចាមមែនប៉ុន្តែចាមនៅស្ថិតនៅក្នុងប្រទេសមួយដែលប្រជាធិបតេយ្យហើយចឹងទេយើងមើលមើលគាត់មើលឃើញចំណុចហ្នឹងហើយបានគាត់គិតថាក្តីសង្ឃឹមរបស់ប្រជាជនភូមិវាអត់ឋិតនៅលើខ្មែរនឹងបានទេមានន័យថាភាគរយដែលគាត់ទទួលបានហ្នឹងគាត់សឹងតែគ្មាននោះសឹងតែគ្មាន បាន1%ណាទេបើយកប្រទេសខ្មែរដែលជាប្រទេសកាន់របបប្រជាធិបតេយ្យប៉ុន្តែអ្នកដឹកនាំរបៀបកុម្មុយនីសបែបបែបនេះវាអត់ខុសពីរបបផ្ដាច់ការនៅអឺភូមានឹងឯងហើយប្រទេសខ្មែរយើងសប្តាហ៍ហ្នឹងយើងមើលឃើញវាមិនផ្ដាច់ការចាអតពួយតអំបូនេះក៏ជាការងារផ្ដាច់ការដែរវាមិនមែនគុំមិនមែនសេរីទេសេរីគេឲ្យមនុស្សទៅបោះឆ្នោតតាមឆន្ទៈរបស់ប្រជាជន ប្រជាជនគេមើលឃើញថាបុគ្គលណាមួយដែលមានឆន្ទៈពិតប្រាកដមិនថាឡើយអ្នកនឹងមានក្រមិនថាឡើយអ្នកនឹងគូនស្ដាច់គូនកូនកូនមន្ត្រីអីទេឲ្យតែអ្នកនឹងមានសមត្ថភាពហើយប្រជាជនគាំទ្រគេបោះឆ្នោតទៅអានឹងជាប់ទៅតាមសេចក្តីប្រាថ្នាឆន្ទៈរបស់ប្រជាជនអានឹងហៅថាប្រជាធិបតេយ្យហើយដោះស្រាយទៅតាមច្បាប់ហៅថានីតិរដ្ឋអានឹងបានហៅប្រជាធិបតេយ្យអានឹងភូមិចង់ភូមិចង់បានអញ្ចឹងហើយប្រជាជនភូមិក៏ក៏ត្រូវអានឹងដែរហេតុអីបានប្រជាពលរដ្ឋភូមិគេមិនសប្បាយចិត្ត គេមើលឃើញចំណុចដែលអាក្រក់របស់ខ្មែរយើងវាថិតថិតនៅក្នុងបច្ចុប្បន្នភាពហ្នឹងដែរវាទំថ្មីថ្មីហ្នឹងអឺដេញអាគណៈបកប្រឆាំងរត់គិញចោលពីប្រទេសអស់បាត់ទៅហើយរំលាយកៅអីគេហើយថែមទាំងយកកៅអីគេទៅចែកគ្នាអាហ្នឹងវាមិនមែនប្រជាធិបតេយ្យប្រជាធិបតេយ្យទៅបីអ្នកឯងចាញ់ឆ្នោតក៏ដោយ ប្រជាធិបតេយ្យវាត្រូវមានគណៈបកប្រឆាំងដើម្បីជាពន្លឺជា សម្លេងជាសម្លេងជាពន្លឺដើម្បីបង្ហាញផ្លូវឲ្យគណៈបកដឹកនាំហ្នឹងដឹកនាំប្រទេសឲ្យវាជឿនលឿនអញ្ចឹងប្រទេសដែលមានប្រជាធិបតេយ្យពិតប្រាកដវាត្រូវមានគណៈបកប្រឆាំងហើយបែរទៅជាប្រទេសខ្មែរប្រទេសដែលគ្មានគណៈបកប្រឆាំងនេះហើយសួរថាហ្នឹងវាមិនទៅជាប្រទេសឯកោប្រទេសមហា មហាកុម្មុយនីផ្ដាច់ការបាត់ទៅហើយវាគ្មានអាណាមួយដែលជាគណៈបកអង្គុយនៅក្នុងសភារួមគ្នាដើម្បីចរចាពីគោលនយោបាយប្រទេសជាតិដើម្បីដឹកនាំឲ្យប្រទេសជាតិជឿនលឿនផងមានតែគណៈបកប្រជាជនកម្ពុជាមួយគត់ដែលដោះស្រាយបញ្ហាអ្វីអ្វីសម្រាប់តាមគោលបំណងរបស់បកតែមួយដែលសួរថាអាហ្នឹងហៅថាប្រជាធិបតេយ្យមិនកើតអាហ្នឹងភូមិប្រជាជនភូមិហ្នឹងគឺមានការសិក្សាអំពី ចំណុចដែលហៅថាប្រជាធិបតេយ្យពិតប្រកបហើយគាត់យកច្បាប់ពិតប្រកបរបស់គាត់នឹងមកនិយាយគឺគាត់ កាត់មិនតាន់បាននិយាយផ្ទាល់ជាមួយហ៊ុនសែនហើយមិនតាន់បានកើតមហាបដកម្មផ្ទាល់ដែលហ៊ុនសែនទៅដល់គាត់បានបញ្ជាក់ថាបើហ៊ុនសែនមកពេលណាគាត់ស្វាគមន៍គឺគាត់ស្វាគមន៍តាមនៅវិធីបដកម្មនៅពេលនោះអាហ្នឹងគាត់មើលឃើញចំណុចអាក្រក់របស់ខ្មែរយើងហ្នឹងវាមានមិនខុសពីមីងឡាងដែរហ្នឹងអាហ្នឹងចំណុចខ្ញុំលើកឡើងយ៉ាងខ្លីប៉ុណ្ណឹងបងអូខេអរគុណ